ហេឡូជំរាបសួរប្រិមិត្តអឺមនសិការទាំងអស់ជាទីគោរពនិងជាទីរាប់អានរីករាយថ្ងៃអាទិត្យជួបគ្នាថ្ងៃអាទិត្យជាថ្មីម្ដងទៀតទេណាបាទបងប្អូនឮសំឡេងខ្ញុំច្បាស់ទេទេណាឬក៏អត់ទៅឮសំឡេងយ៉ាងណាសូមមេត្តាជួយអឺ comment បន្តិចមកបាទ ប្រាប់បន្តិចមកថាឮសំឡេងគួសមហ៎បាទអូបងសម្បល់វាងបងសម្បល់វាងសុខសប្បាយសុខសប្បាយបងពីចៅសុខសប្បាយបងលីនដាសុខសប្បាយទាំងអស់គ្នាអាណែត cosmetic អាណែតអាណែតឆ្នាំផ្ញើទៅហើយបើថាតទៅដល់យ៉ាងណាតន់ដឹងណាផ្ញើទៅម្សិលមិញរៀនតមួយថ្ងៃចាំមើលខ្ញុំបញ្ជាក់ប្រៃវែង បងបេលីនូអឺគួងលីចនីសន្តនាបងប្អូនបងប្អូនទាំងអស់គ្នាណាកុំថាអីថាបានព្រោះខ្ញុំក៏លេខមកផ្លែតមកផ្លែតមើលទៅឃើញអឺបងប្អូនហ្នឹងក៏ចែកបន្តិចទៅហើយឮសំឡេងខ្ញុំឯងល្អហើយច្បាស់ទៀតបាទអូម៉ៃសាមេតបាទម៉ៃសាមេតអរគុណបងម៉ៃសាមេតអឺខាន់សវណ្ណ ខណ្ឌសវណ្ណស្វាគមន៍ខណ្ឌសវណ្ណនេះខណ្ឌសវណ្ណតតដេកទេបាទហ្នឹងអាខណ្ឌសវណ្ណអូច្រឡំច្រឡំហៅអាខណ្ឌសវណ្ណប្រេតនីសុខសប្បាយប្រេតនីបេកអឺបងលោកពូកសលប៉ែនសុខសប្បាយអឺជួបគ្នាអឺបងប្អូនទាំងអស់គ្នាជួបគ្នាទាំងអស់គ្នាណាអឺជួបជាមួយខ្ញុំដៃជូលឡុងបាទសម្ដេចដៃជូលឡុង Hehehe មានមានបងប្អូនខ្លះក៏ខ្ញុំមុននឹងនិយាយទៅដល់បញ្ហាផ្សេងផ្សេងបាទបញ្ហារឿងយោបាយសពខ្មែរខ្ញុំសូមនិយាយរឿងលេងសើចតិចចោះណារឿងកប៉ិចកប៉ុកក៏កំពុងមានបងប្អូនយើងមួយចំនួនគាត់អឺលើខ្ញុំឧទ្ទេសនាមខ្លួនឯងសម្ដេចដៃជូលឡុងណា អឺគាត់គាត់អឺគាត់រិះគន់ខ្ញុំថាពួកខ្ញុំនឹងលួងនឹងងារសម្ដេចលួងនឹងងារគាត់ថាខ្ញុំនឹង លួងតែនឹងងារសម្ដេចហ្នឹងមានស្អីទេមួយថ្ងៃមួយថ្ងៃហ្នឹង តាំងខ្លួនឯងដល់សម្ដេចសម្ដេចអេខ្ញុំថាពួកហ៊ុនសែនទៅសំថាមករិះគន់សម្ដេចតេជោលុង ឲ្យគ្នាយើងសោះហ្នឹងណារិះគន់ដែរគ្រាន់តែឈ្មោះសម្ដេចដេកចូលឡុងហ្នឹង មាន ខ្លាយជាសម្ដេចជាកាលគ្រាន់តែគេអទេសនាមពាក្យសម្ដេចហ្នឹង ដើម្បីឲ្យអាសម្ដេចមែនតែននោះអីមានសម្ដេចលេងទេមានសម្ដេចមែនតែនអាសម្ដេចមែនតែនវាថោកតាមានណាទៅលួងជាមួយអាងារសម្ដេចដែលអត់មាន ការតែងតាំងពីព្រះមហាក្សត្រហ្នឹង គាត់តែនិយាយលេងសោះហ្នឹងមានបងប្អូនខ្លះទុកជាមែនតែនដែរប៉ុន្តែធម្មតាយើងនិយាយលេងដូចយើងនិយាយមែនតែនអញ្ចឹងបើបងប្អូនហៅគ្រប់គ្នាដោយសារតែបងប្អូនហៅគ្រប់គ្នាទៅហ្នឹងហើយវាធ្វើឲ្យអីវាធ្វើឲ្យពួក CVP ថាវាមិនដឹងអីទេអាសម្ដេចអីតែសម្ដេចហ៊ុនសែនសម្ដេចដៃជោមានតែមួយទេអាឡុងណាដៃដៃជោមានតែមួយទេឯងស្អីដៃជោស្អីដែរ គេថាខ្ញុំអញ្ចឹងហើយស្អីដៃជួយដែរខ្ញុំថាអាដៃជោវាមិនមែនដៃជោនឹងទិញដាច់ណាពាក្យថាដៃជោមួយម៉ាត់ហ្នឹងមិនមែនម្នាក់នោះទិញដាច់ទេណាព្រោះពាក្យសម្ដេចដៃជោហ្នឹងណាក៏ថាបានដែរកលាំងណែអ៊ំលិមុកម៉េះគេឧបកិច្ចឲ្យទៅជាអ្នកតាបានរឿងអីដៃជោឡុងគេមិនអាចឧបកិច្ចបាន គេថាលួងងាជាសម្ដេចចាស់លួងងាជាសម្ដេចចាស់ខ្ញុំមិនដឹងតែលួងងាជាសម្ដេចហ្នឹងអបថាថាថាក៏ថាដែរក៏ត្រូវដែរវាពេលទៅខុសអីទេអារម្មណ៍ចង់បានងារសម្ដេចបែបហើយមានមិត្តភ័ក្ដិខ្ញុំម្នាក់នោះគេប្រកាសដកក្រុមមកងារសម្ដេចខ្លួនឯងចេញហេឆ្ងល់បាច់ដកទៅស្អី ងារសំដាញ់សំដាច់ហ្នឹងពីណាហៅហៅទៅហៅមិនហៅហីទៅព្រោះដោយហ៊ុនសែននេះយើងជិលហើយយើងហៅហ៊ុនសែនហ៊ុនសែនទៅព្រោះអាងារហ្នឹងមិនមែនជាដូនជាតាយើងតែងតាំងឲ្យណាមិនមែនកើតមកហ៊ុនសែនមានងារសម្ដេចតេជោអីអគ្គមហាសេតានបដីហ្នឹងឯណាហ្នឹងហើយ ហើយដែលចូលឡុងក៏ចឹងដែរណាណាហៅក៏ហៅទៅមិនហៅក៏ហៅទៅវាទៅលួងអីអាងារហ្នឹងបើណាជាសវតិបញ្ញត្តិនិយាយគ្នាលេងសោះហ្នឹងណាទៅគោភ័យភ័យអើយចាំមកបងប្អូនដែររឿងកប៉ៃកប៉ុកកកប៉ុងឯងប៉ុន្តែយកមកគិតនៅក្នុងខួរនាំឲ្យខូចប្រយោជន៍បាទ ឥឡូវរឿងប៉ុណ្ណឹងចុះនិយាយពីរឿងណែនិយាយពីរឿងភ្លើងទៀនបាក់ភ្លើងទៀនតិចចុះព្រោះបងប្អូនដឹងហ៎ពួក CPP វានិយាយមិនដាច់ពីមាត់ពួកវានិយាយមិនដាច់ពីមាត់ថា បើឯងខ្លាំងចូលស្រុកមកបើកបាក់ប្រកួតប្រជែងទៅណាអាហ្នឹងពាក្យរបស់ពួក CPP ជាពិសេសហ៊ុនសែននឹងត្មងអាងឯងតិចហៅគេចូលស្រុកទៅប្រកួតអាងឯងតិចហៅគេចូលស្រុកទៅប្រកួតឥឡូវមិនបាច់យើងចូលស្រុកទេគ្រាន់តែគណៈបកភ្លើងទៀនណាណាគ្រាន់តែគណៈបកភ្លើងទៀនហ្នឹង គេនៅក្នុងស្រុកស្រាប់ហើយប៉ះគេមានស្រាប់ហើយអ្នកដែលធ្វើការនៅក្នុងស្រុកហ្នឹងមានស្រាប់ទាំងអស់បាច់អ្នកក្រៅប្រទេសចូលស្រុកទៅប្រកួតទេឥឡូវអ្នកក្រៅប្រទេសគ្រាន់តែប្រកាសគាំទ្រដោយខ្ញុំយ៉ាងខ្ញុំប្រកាសគាំទ្រភ្លើងទៀនហើយជួយផ្សព្វផ្សាយឲ្យភ្លើងទៀន គ្រាន់តែយើងប្រកាសជួយភ្លើងទៀនវាចោតប្រកាន់ឥឡូវហ្នឹងបើយោងតាមគៀវសុភ័ក្រអ្នកនាំពាក្យក្រសួងមហាផ្ទៃគេបាននិយាយពាក្យអាម៉េចទេខ្ញុំឃើញគេចុះនៅព័ត៌មានថ្មីថ្មីហ្នឹងអីគេនិយាយថាបើរកឃើញអីណាគណៈបកភ្លើងទៀនអីណាពាក់ព័ន្ធជាមួយនឹងទុនដិតអីណានៃអឺ ប្រឈមជាមួយនឹងការរំលាយឬក៏ប្រកោមជាមួយនឹងការដកហិតដកសិទ្ធការប្រកួតប្រជែងអីណានៃខ្ញុំថាតាំងចេញមកអស់កាឡាទេដែរគឺមែអាបកាច់ពួកអាបកាច់ឯងគេអូកន្លែងអស់កាឡាទេគេដូចមែអស់កាឡាឯងមួយថ្ងៃមួយថ្ងៃហ្នឹងហៅហៅគេឲ្យចូលស្រុកទៅប្រកួតដល់គេប្រកួតនៅក្នុងស្រុក គ្រាន់តែគេគ្រប់ត្រផងគេមិនដឹងទៅចូលស្រុកផងដោយដែលចូលឡងគ្រាន់តែប្រកាសគ្រប់ត្រភ្លើងទៀនពួកឯងភ័យអីដល់ហ្នឹងណាឯងឆ្ងល់ឯងឆ្ងល់ពួកអា CVP មិនថានៅក្រៅស្រុកនៅក្នុងស្រុកទេពួកឯងអីក៏អាន់ដែរតែនិយាយអាឯងចឹងហ្មងណានិយាយដោយពួកម៉ាក់ចឹងទៅបងណានយោបាយពួកឯងនេះអន់ជាងអាចគោទេណាក៏ដូចម៉ាក់អាផេះពួកអាផេះឯងអស់នេះ មែនណាខ្ញុំមិនចេះនិយាយលេងទេណាបងប្អូនណាសិតតែចង់ហៅគេឲ្យទៅប្រកួតជាមួយខ្លួនហើយវាសិតតែខ្លួនឯងហ្នឹងមាន ប្រជាពលរដ្ឋគ្រប់តោ83%ណាអូសិតតែខ្លួនឯងហ្នឹងប្រជាជន16លាននាក់គ្រប់តោខ្លួនឯង16លាននាក់គ្រប់តោហើយបើប្រជាពលរដ្ឋគ្រប់តោឯងដល់ម៉ឹងម៉ឹងឯងចាំមិនទៅធ្វើទុកពុកម្នេញគេទៅអីអាអញវាឆ្ងល់ឯង ឥឡូវជាប់ដៃខ្ញុំមិននិយាយច្រើនទេធ្វើទុកបុកម្នេញតាំងពីពួកអាឈួតពួកអាឡប់ពួកអាត្រឹមត្រូវនិងពួកអាកម្មណាយរាល់ថ្ងៃពួកអាកម្មណាយរាល់ថ្ងៃគ្រាន់តែគេលើកផ្លាកលើងទៀនគ្រាន់តែគេលើកផ្លាកសោះមានអាកន្លែងខ្លះទៅមេភូមិមានកន្លែងខ្លះទៅមេឃុំមានកន្លែងខ្លះនោះកងសន្តិសុខអា ហើយមិនដឹងជាការងារដឹងជាការងារក្តរស្អីទេអាពួកឯងនេះអញចង់ថាទេពួកឯងមែនទេអញនិយាយលេងសើចអញចង់ថាឲ្យពួកឯងទេអញមែនតាអត់ចង់ថាឲ្យពួកឯងសោះពួកឯងមិនដឹងខ្លាំងត្រង់ណាទេអាគ្រាន់តែគេប្រកួតជាមួយអ្នកនៅក្នុងស្រុកប្រកួតជាមួយពួកឯងធ្វើຕົកຕົកមិននិញប៉ុណ្ណឹងហើយ ចុះតម្រាំអញដៃចូលឡុងទៅប្រកួតមួយពួកឯងទៀតឯងគិតមិនទេពួកឯងខំប្រឹងតដហៅគេឲ្យទៅប្រកួតជាមួយឯងតែហៅស្អីទៅប្រកួតស្អីឲ្យទៅធ្វើឆ្កែឯងហើយហៅគ្នាឯងឲ្យទៅធ្វើឆ្កែឯងបានបើហៅអ្នកទៅប្រកួតមែនតើឲ្យតែអ្នកប្រកួតមែនតើកុំថាឡើយគេអ្នកក្រៅស្រុកសំបីតែអ្នកក្នុងស្រុកនោះណាក៏ពួកឯងមិនឲ្យគេប្រកួតដោយស្មើមុខស្មើមាត់ស្មើភាពទេផង ណាបងសុភាពបងប្អូនទាំងអស់គ្នាពិចារណាមើលអមវាអន់ម៉ឹងម៉ឹងហើយចង់វាអន់អន់ប៉ុណ្ណឹងហើយវានៅតែអួតនៅតែខ្លួនឯងក្រាន់បើទៀតក៏ដូចមែអាក្រាន់បើតែឯងពួកឯងនេះឯងហៅពួកអាក្រាន់បើតែឯងពួកឯងអត់ហ៊ានប្រកួតត្រឹមត្រូវណាអត់ហ៊ានប្រកួតត្រឹមត្រូវឥឡូវនេះចេញមកគម្រាមកំហែងគេទៀតមហាផ្ទៃក្រសួងសម័យ ឲ្យតែឃើញកម្លាំងគេរៀងខ្លាំងតិចចាប់ដើមរលេះទទួលម៉ែអាចង្គួតពួកឯងនេះបានតែពួកអាលាយទាំងពូជអីឯងបានវាសំទទួលម៉ែអាចឯងណាអាចង្គួតអស់នេះអើនិយាយនិយាយត្រង់បងប្អូនណាខ្ញុំមិនមែនទៅកាន់ជើងអីនេះទេតែគ្រាន់តែថា គ្រាន់តែថាវាថោកដល់ដល់កលាក់មកវាថោកដល់កលាក់មកមើលពួកអា TPP ណាដែលថាឯងមកតាំងខ្លួនថាពួកឯងអត់ថោកដល់កលាក់គេលើកផ្លាកសត្វតអូណាសុំច្បាប់សុំអីណាមិនដឹងទៅច្បាប់ម៉ែវាស្អីទេបើថាច្បាប់ហ្នឹងអនុវត្តទាំងពួកម៉ែវាទៅអត់វាយកច្បាប់អនុវត្តតែជាមួយគណៈបកដែលប្រកួតប្រជែងជាមួយវាហើយ ណែណែណែណែចំណែកឯផ្លាគណៈបកវាវាដាក់តាមចិត្តអច្បាប់ស្ដីពីគណៈបកនយោបាយគេហាមដាក់រូបបុគ្គលនៅលើផ្លាកស្រាប់តែពួកវាគណៈបកប្រជាជនវាដាក់រូបតេងសំរិនហ៊ុនសែននៅលើផ្លាកគណៈបកប្រជាជនវាអត់ដកចេញទេវាអត់ដកចេញទេគេក៏មិនថាអីដែរ គេក៏មិនថាអីដែរគណៈបាគេដតីដតីគេមិនថាអីទេវាអត់បងប្អូនលឺទេបងប្អូនលឺទេសុំសួរម្ដងទៀតវាអត់និយាយពីច្បាប់ណាដល់ពេលគេវាចាប់ផ្ដើមអូរឿងគេ វាសិតតែគេនឹងមិនបានសុំច្បាប់វាសិតតែគេនឹងស្អីទីចឹងបានថាពួកអាគមនេះណាពួកអាប្រេតទៅរោកអស់នេះណាវានិយាយខុសការពិតទាំងអស់ខុសការពិតទាំងអស់វាអត់មានត្រូវរឿងសោះវាអត់មានត្រូវរឿងសោះអាពួកអានឹងធ្វើឲ្យគេកាន់តែខ្នាញ់វាទៅខ្នាញ់វាទៅបាទអរគុណលោកគ្រូកសលអរគុណចេះតែធ្វើឲ្យគេខ្នាញ់វាទៅ ខ្នាញ់វាទៅ điện đại cái vậy à bà bò con li ừ. dạ. dạ, á á giảm giảm tài trắng đó bò con á đầy xa tài à, đầu xa tài bà con sọp sai nâng về tam lan chẳng bò con ta xe qua nâng về anh lõ từ về chẳng chẳng បានទៅបងប្អូនច្បាស់នៅហ្នឹងហើយច្បាស់នៅបងប្អូនអាចអាវយូហ្នឹងវាកាំងហើយវាកាំងស្ដោកនៅតំណឹងហើយតែគ្រាន់ថាចង់ដឹងមើលច្បាស់ហើយនៅបងប្អូនណាច្បាស់ហើយអូខេអូខេហ្នឹងហើយព្រោះមានបងប្អូនខ្លះក៏លឺអាក់អាក់ចឹងតតដកដោយគូតខាងក្រោមសិនអឺបានអឺចូលបានលឺលេងអាក់ បាទអញ្ចឹងបានបានខ្ញុំអឺខ្ញុំអរគុណបងប្អូនអរគុណបានខ្ញុំចេះតែចេះតែនិយាយចេះតែនិយាយថាហើយអាម៉េចអាពួក CPP ហ្នឹងវាអាម៉េចវាឆ្ងល់បើគណៈបកណាដែលมันវាវាមើលឃើញថាมันអាចប្រកួតប្រជែងជាមួយវាវាអត់ទៅរករឿងទេធ្វើអីធ្វើទៅហើយគណៈបកណា ដែលអាចថាប្រកួតប្រជែងជាមួយវាខ្លាំងហ្នឹងវាចាប់ផ្ដើមរោរឿងគេអួយវាថាវាថាគេនឹងសិតតែខុសច្បាប់ណាសុំឲ្យសម្របសម្រួលតាមច្បាប់អីណាណៃប៉ុន្តែពួកវាអត់អត់និយាយពីច្បាប់ទេបើនិយាយពីគណៈបកវាអត់និយាយពីច្បាប់ទេមែនណាបងប្អូនណាអាច្បាប់ស្ដីពីគណៈបកនយោបាយហ្នឹងមិនគេឲ្យលុបរូបចោល រូបមនុស្សរូបនិតិបុគ្គលគេឲ្យលុបរូបចោលប៉ុន្តែមើលផ្លាកណាបកប្រជាជន មានលុបរូបឯណាអើអាម៉េចបានវាមិននិយាយពីច្បាប់អាម៉េចបានវាមិននិយាយយកច្បាប់នោះមកអានមើលវាធ្វើខុសហ៎វាធ្វើខុសហើយហេតុអីបានជាវាទៅ អនុវត្តច្បាប់តែជាមួយគេអានឹងមកពីអីមកពីគណៈបកនឹងគឺគណៈបកប្រឆាំង ពិតប្រកបហើយគណៈបកដតីដតីទៀតមិនអញ្ឃើញពួកវាទៅរករឿងផងមកពីគណៈបកនោះជាគ្នារបស់វាបានជាវាមិនរករឿងហើយបើបកខ្លះវារករឿងមានបកខ្លះទៀតបើវារករឿងបើយើងនិយាយចឹងទៅវារករឿងណាមានន័យថាវាសំដែងវាសំដែងធ្វើជារករឿងដើម្បីឲ្យគេជេរឲ្យគេដឹងអានឹងអញ្ចឹងអញ្ចឹងបានថា នៅក្នុងស្រុកខ្មែរយើងបងប្អូនដឹងហើយប៉ុន្តែយើងធ្វើទៅបើវារហូតរឿងយើងកាន់តែរហូតរឿងយើងកាន់តែល្អខ្លាចតែវាមិនរហូតរឿងយើងហ្នឹងណាប៉ុន្តែបើវាវារហូតរឿងយើងអញ្ចឹងហើយកាន់តែល្អដូចជាខៀវសុភ័ក្រចេញមកអញ្ចឹងកុំភ័យបងប្អូនអារឿងគាំទ្រគេថាអូមានបើរហូតឃើញថាលោកសំរងស៊ីនៅពីក្រោយខ្នងនៅអី អីបើឯងខ្លាំងមែនឯងចាំបាច់ខ្វល់ពីណានៅពីក្រោយខ្នងអាឯងថាអូតួនដិតនៅពីក្រោយខ្នងអីឲ្យចុះច្បាប់ស្ដីពីគណៈបញ្ញោបាយដូចគ្នាគេមិនឲ្យដាក់រូបអ្ហ្មិនក៏ពួកឯងដាក់រូបឯងមិនក៏មិននិយាយផងអានោះបើអនុវត្តច្បាប់ឯងត្រូវអនុវត្តច្បាប់ទាំងអស់គ្នាអនុវត្តតែជាមួយគេហ្មងប៉ាឯងមិនអនុវត្តហ្មង បាក់ឯងក៏ត្រូវតែអនុវត្តដែរបើឯងយកច្បាប់ទៅអនុវត្តជាមួយគេឯងត្រូវអនុវត្តជាមួយបាក់ឯងដែរមិនចឹងបងប្អូនវាអយុត្តិធម៌នៅលើគោកបងប្អូនណាចឹងបានអឺយើងចេះតែចេះតែខឹងហ្នឹងគឺដោយសារអញ្ចឹងដោយសារអញ្ចឹងហើយដល់ពេលថាទៅពួកវាថាអូអឺពួកឯងចេះតែថាគ្មានហេតុគ្មានផលដូច ដូចជាមួយគ្នាអញ្ចឹងគេថាសំរងស៊ីខ្លាំងចូលស្រុកមកអូខ្លាំងចូលស្រុកមកមិនដឹងនិយាយឲ្យអាឆ្កែណាស្ដាប់ទេអាឲ្យអាឆ្កែគ្នាឯងនឹងស្ដាប់ទៅឲ្យពួកអា CVP គ្នាឯងនឹងស្ដាប់ទៅណាដល់ពេលគេចូលទៅឯងបិទគេមិនឲ្យចូលក៏ដូចម៉ែអាបកកាត់ណា ចង់ចាប់គេដល់ពេលគេទៅឲ្យចាប់អត់ហ៊ានចាប់គេអាមិនឲ្យគេដឹកចូលវាមិនដឹងកដស្អីទេមិនដឹងនិយាយរកស្អីទេដល់និយាយអញ្ចឹងអញ្ចឹងដដែលនិយាយភាសាអ្នកផឹកស៊ីត្មងអញនិយាយអញ្ចឹងត្មងភាសាអ្នកផឹកស៊ីប្រកដឲ្យទេឯងនិយាយព្រុសក្រាន់តែដើម្បីព្រុសឲ្យតែគេលឺលឺទេអាចគួយទេណាហើយ ម្នាក់ម្នាក់និយាយថាសំរងស៊ីចប់ហើយចប់ហើយសំរងស៊ីគ្មានអីអស់ចាទេសំរងស៊ីមិនមែនជាអ្នកនយោបាយទៀតទេទាំងអា CPP ទាំងអាមិនមែន CPP មួយថ្ងៃមួយថ្ងៃនាំគ្នាសោតមេសោតសំរងស៊ីចប់ហើយ គ្មានអធិពលទេដោយអាបណ្ឌិតណែកូនយួនបង្កប់នៅក្នុងស្រុកខ្មែរអាបណ្ឌិតសូណារ៉ូនោះវាថាអ្នក នយោបាយមានតែ2ទេបច្ចុប្បន្នហ្នឹងគឺមានតែហ៊ុនសែននិងកឹមសុខា ណាចំណែកឯសំនឹងស៊ីអត់មានអតិពលអីទេឯងខំដកខ្លួនឯងថាក៏ខ្លួនឯងលើកក៏ខ្លួនឯងនិយាយក៏ខ្លួនឯងហើយប្រជាជនណាដែលគេដែលដែលប្រជាពលរដ្ឋឯណា ដែលគេឯកភាពជាមួយពួកវាដែលនិយាយនឹងវានិយាយខ្លួនវាវាថាខ្លួនវាវាអីខ្លួនវាទាំងអស់វាថាសំរងស៊ីប្រជាពលរដ្ឋលេងស្រឡាញ់ហើយហើយវាបានទិន្នន័យមកពីណាដល់ប្រជាពលរដ្ឋលេងស្រឡាញ់ ណាសំនឹងស៊ីធ្វើនយោបាយលែងកើតទៀតទៅហើយទៅចុះវាបានតិនន័យពីណាដល់សំនឹងស៊ីធ្វើនយោបាយលែងកើតសំនឹងស៊ីមិនអាចចូលស្រុកបានទេអេអានឹងអាចអាចនិយាយថាត្រឹមត្រូវសំនឹងស៊ីមិនអាចចូលស្រុកបានណាប៉ុន្តែនយោបាយសំនឹងស៊ីអត់ចប់ទេណាខ្ញុំប្រាប់សំនឹងស៊ីចូលស្រុកអាចស្ថិតនៅក្នុងក្របខ័ណ្ឌព្រំដែននយោបាយ ប៉ុន្តែសំរាំងស៊ីនៅក្រៅប្រទេសខ្លាំងជាងនៅក្នុងស្រុកទៀតខ្ញុំប្រាប់ទៅណាបើចូលក្នុងស្រុកណាធ្វើនយោបាយបើយើងចង់បញ្ចេញសមត្ថភាពក្នុងចំណោម100សមត្ថភាព70ណាយើងបញ្ចេញត្រឹម40អីទេយើងຕົកຕົកខ្លះពីព្រោះខ្លាចខ្លាចអំណាចពួកវាប៉ុន្តែបើសិនណាជាសំរងស៊ីនៅក្រៅប្រទេសវិញខ្ញុំប្រាប់សំរងស៊ីមាន 50ទេតំនឹងស៊ីត្រូវបញ្ចេញនយោបាយការបរទេសហ្នឹង70ខ្ញុំប្រាប់ទៅមានអធិពលជាងហើយបើសិនណាអានឹងនិយាយពីអ្នកនយោបាយដែលអាចធ្វើនយោបាយបានប៉ុន្តែបើអ្នកនយោបាយដូចកម្មសខាអីជាប់គុកអាយ៉ងឥឡូវទៅទៀតកម្មសខាតិចទៀតរឿងកម្មសខាចូលដល់ដល់ដំណាក់កាលមួយកម្មសខាតិចទៀតចូលដល់ដំណាក់កាលគេហៅ អាមេបៈបាទគុកឥឡូវហ្នឹងគេមិនទាន់ហៅមេបៈបាទគុកទេតិចទៀតគេហៅអាមេបៈបាទគុកអើមិនជឿខ្ញុំចាំមើលមែនណាកម្មសខាមិនយូរទេគេហៅមេបៈបាទគុកតែនេះមកគេហៅមេបៈបាទគុកពីព្រោះកម្មសខាដេករងចាំហ៊ុនសែនអនុគ្រោះដេករងចាំហ៊ុនសែនអនុគ្រោះ ដូច្នេះហើយអ្វីដែលកម្មសខាទទួលបានអនាគតនាថ្ងៃអនាគតកម្មសខាគឺជាមេបៈបាទគុកបាទអ្នកនយោបាយបាទគុកហ្នឹងអ្នកនយោបាយយកគុកមកធ្វើជាអាជីពហ្នឹងព្រោះលេងលបែងបាទគុកជាមួយគេរាល់ថ្ងៃហើយមិនមែនខ្ញុំចេះតែថាទេមិនមែនស្អប់គាត់ទេចេះតែថាទេខ្ញុំគ្មានតែស្អប់គាត់ទេគាត់មានបានមកធ្វើអីខ្ញុំទេ កម្មសខាមើលរឿងបុគ្គលតម្ងអត់មានប៉ះពាល់អីជាមួយខ្ញុំទេណាកម្មសខាណាអានឹងអានឹងនិយាយនិយាយនិយាយគ្នាឲ្យត្រង់លោកកម្មសខានឹងខ្ញុំអត់មានកនុំគុណស្រ័យអីពីរឿងណែពីរឿងដំណោះផលប្រយោជន៍ឬក៏ដំណោះបុគ្គលអីគឺកម្មសខាអត់មានទេជាមួយខ្ញុំបាទ ខ្ញុំមានរឿងអីត្រូវបង្អាប់បន្ទោសគាត់ត្រូវប្រមាថកាត់ពៀនគាត់អត់ទេគឺកម្មសិក្ខាខ្លួនឯងហ្នឹងបានបំផ្លាញគណៈបកខ្លួនឯងមួយទាំងមូលហើយមកទល់គ្នានឹងម៉ោងហ្នឹងក៏ត្រឡប់មកវិញទេអត់ធ្វើអីទាំងអស់មួយអាទិត្យពីរមួយអាទិត្យទៅមួយអាទិត្យនាំគ្នាទៅសំដែងកម្មសិក្ខារងថ្ងៃមិនមែនអ្នកនយោបាយទេណាអ្នកសំដែង អ្នកសម្ដែងកុនក្នុងរឿងឈ្មោះថានយោបាយអង្គតម្រៃណាកម្មសខាឥឡូវមិនមែនជាមេបកសង្គ្រោះជាតិហើយក៏មិនមែនជា ជាអ្នកប្រជាធិបតេយ្យឯដែរគ្រាន់តែជាអ្នកយកផលប្រយោជន៍ពីហ៊ុនសែនតាណាគ្រាន់តែអ្នកយកផលប្រយោជន៍ពីហ៊ុនសែនទេណាបងប្អូននៅក្នុងស្រុកចាំសម្ដីខ្ញុំទៅមិនថាឥឡូវហ្នឹង ទៅថ្ងៃខាងមុខបើកឹមសខាប្រឡូកចូលនយោបាយវិញណាបើបងប្អូនមិនចង់ខាតបងទ្រព្យសម្បត្តិដោយឈ្មោះកឹមសខានឹងទេជឿខ្ញុំមួយម៉ាត់ទៅបងប្អូនកុំបំផ្លាញថវិកាខ្លួនឯងដោយអត្ថប្រយោជន៍ទី1ទី2កុំ waste time កុំចំណាយពេលវេលាជាមួយកម្មសខាជាមនុស្សអត្ថប្រយោជន៍ទេ ទី3មនុស្សនេះមិនមែនជាមនុស្សអ្នកជាតិនិយមស្អីទេមិនមែនជាមនុស្សមានមនស្សជាតិស្អីទេណាគឺជាមនុស្សផលប្រយោជន៍និយមទេហើយសំខាន់ជាងនឹងទៅទៀតគឺមនុស្សស្រីនិយមណាគឺមនុស្សស្រីនិយម ដូច្នេះមនុស្សបែបនេះគឺយើងយកទៅធ្វើជាមេដឹកនាំយើងហើយឲ្យតែដឹកនាំជាតិមិនកើតឲ្យតែដឹកនាំជាតិមិនកើតដឹកនាំជាតិអត់កើតទេអូខានសវណ្ណអញដឹងថាហ៊ុនសែនឲ្យកឹមសខាធ្វើយោបាយយូរអីតាមិនទើបតែឥឡូវហ្នឹងឯណា ខំសវណ្ណឯងបាញ់មកប្រាប់ដល់ឡុងឯងអាឡុងនិយាយតាំងពីយូរមករឿងកឹមសខានេះលបែងកឹមសខានេះអាឡុងនិយាយ3 4ឆ្នាំហើយតាំងពីកឹមសខាជាប់គុកអ្នកណាណែចេញអ្នកណាណែនិយាយពីរឿងទៅមើលអាក្រក់របស់កឹមសខាមុនគេខ្ញុំហ្នឹងឯងអ្នកនិយាយមានណាហ៊ាននិយាយរហូតដល់និយាយទៅគេជេរខ្ញុំហ៎គេខឹងខ្ញុំហ៎គេថាខ្ញុំនឹងអ្នកបំផៃបំផាក់ នេះទៀតខ្ញុំប្រាប់អ្នកណាថាខ្ញុំបំបីបំបាក់ថាទៅប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់ពីពុទ្ធបុត្រនយោបាយរបស់កឹមសុខាជាមួយហ៊ុនសែនតឹងតែពីចាប់ផ្ដើមខ្ញុំប្រាប់គេចាប់ផ្ដើមតាំងតែពីឃុំខ្លួនឯងនៅ ក្នុងបាក់ម៉េះគេចាប់ផ្ដើមតាំងពីពេលហ្នឹងម៉េះមិនមែនពេលហ្នឹងឯងមុនហ្នឹងទៀតគេរៀបចំផែនការតាំងពីខ្លួនឯងនៅប្រធានប្រធានស្ដីទីហ៊ុនសែន និយាយគ្នាជាមួយកម្មសខាហើយសុំប្រាប់ពេលដែលពេលដែលសំរងស៊ីมันអាចចូលស្រុកបានហ្នឹងសូមប្រាប់ទៅពួកអាចកែអាចឆ្មា អាត្រឹមត្រូវមានត្រឹមត្រូវមួយចំនួនឲ្យបានដឹងលើកក្រោយហ្នឹងសំរងស៊ីបំពេញបេសកកម្មនៅក្រៅប្រទេសទេតាមពិតសំរងស៊ីអត់បាននៅស្រុកទេនៅពេលដែលហ៊ុនសែនរៀបចំប្លន់រៀបចំប្លន់នៃបាក់ឲ្យកម្មសខាហ្នឹង គឺសំរងស៊ីគាត់ចេញមកបំពេញបេសកកម្មនៅក្រៅប្រទេសក្រោយមកបានហ៊ុនសែននឹងរៀបចំធ្វើវិសោធនកម្មណារៀបចំធ្វើវិសោធនកម្មច្បាប់មុនដំបូងឲ្យច្បាប់កាត់ទោសលោកសំរងស៊ីគេប្តឹងស្អីគេនោះបន្ទាប់មកឲ្យធ្វើវិសោធនកម្មច្បាប់ ដែលមានតែគណៈបកខ្លួនឯងมันគ្រប់ក្រមផងណាគណៈបកវាមានប្រហែល68នាក់ហ្នឹង68នាក់ ស្នើសុំធ្វើវិសោធនកម្មម៉ែវាតតែគេអូ2ភាគ3នៅក្នុងសភាវាមានទៅបង្កើត2ភាគ3ម៉ែវាស្អីវាយកតែគ្នាវានឹងទៅធ្វើរដ្ឋធម្មនុញ្ញហើយវាយកអង្គអង្គអីគេហៅអង្គអង្គអង្គសភាគេយកអង្គសភាគេយកតែឈ្មោះទេគេអត់យកបុគ្គលទៅទេកន្ទួយម៉ែអតិបាញ់ច្បាប់ម៉ែវាណាយកគ្រាន់តែយកឈ្មោះទៅដើម្បីយកឈ្មោះគេចុះកាលនោះសភាគណៈបក សង្គ្រោះជាតិមានចូលរួមបង្កើតច្បាប់ម៉ែវានោះឯណាបង្កើតច្បាប់ម៉ែវានោះឯណាអាច្បាប់ដែលហាមមិនឲ្យលោកសំរងស៊ីចូលស្រុកនោះហើយដកហូតតំណែងលោកសំរងស៊ីចេញពីព្រណបៈនោះទុនដិតនោះអាច្បាប់នោះនោះហើយការនោះគណៈបកសង្គ្រោះជាតិអត់ចូលទៅប្រជុំទាំងអស់ហើយស្នើច្បាប់ក្នុងបងប្អូនទៅមើលរដ្ឋធម្មនុញ្ញខ្មែរការស្នើច្បាប់ ទៅរដ្ឋសភាគេត្រូវការសម្លេងប្រមាណ2ភាគ3ហើយចុះអា CPP នោះវាមានសម្លេងប្រមាណវាមានដល់68នាក់68នាក់មិនបានគ្រប់2ភាគ3បានដល់50%បូក1ហ្នឹងវាតតែមានអង្គសភារបស់គណៈបកសង្គ្រោះជាតិទៅចូលរួមស្នើសុំឲ្យវិសោធនកម្មច្បាប់ទើបទៅរួចប៉ុន្តែវាមានទៅធ្វើចឹងអីវាមានធ្វើណា68នាក់ វាទៅស្នើហើយវាថាយកឈ្មោះគេទាំងអស់យកទៅធ្វើជាអង្គសភាទាំងមូលដើម្បីប្រគ្រប់ធ្វើវិសោធនកម្មកន្ទុនមេះអបកាច់ហើយថ្ងៃណាមួយបើមានឱកាសអញធ្វើដោយឯងវិញឯងកុំស្រែកតែយុទ្ធធនណាទាត់ឯងចុយតម៉ាយកន្ទុនមេះអតិបាញ់អស់នេះជេរឯងត្មងថ្ងៃនេះអញគ្មាននិយាយអីទេអាចជេរឯងត្មងប្រាប់អាខានតវ៉ានឯងប្រាប់មេឯងជេរឯងត្មងគឺទូមេអបកាច់នេះ ហើយធ្វើចឹងអាយុទៅឈរលើគូកហើយចោតគេថាគេអត់ហ៊ានចូលស្រុកអាងអីបន្តិចរត់មិនរត់ទេលោកសំរងស៊ីមកធ្វើការងារក្រៅប៉ុន្តែហើយបន្ទាប់មកវាខាត់មិនឲ្យសំរងស៊ីចូលខាត់នឹងមិនមែនទៅតែឥឡូវទេវាខាត់ណោះតាំងពីវាប្លន់បាក់ឲ្យកម្មសខាណោះវាហាមលោកសំរងស៊ីមិនឲ្យចូលស្រុកលោកសំរងស៊ីមានរត់ណាកាលនោះគាត់មកធ្វើបំពេញបេសកកម្មបន្ទាប់មកវាប្លន់បាក់ឲ្យកម្មសខាហើយវាចាប់ដើមស្ទះសំរងស៊ីមិនឲ្យចូលបដ ாய் ណាវាចាប់ផ្ដើមស្ទះលោកសំរងស៊ីលេងឲ្យចូលស្រុកបដ ாய் ឃើញទេគំនិតវាថោកទៀតហ្នឹងហ៎បន្ទាប់មកណាមុនបោះឆ្នោតធ្វើឲ្យធ្វើឲ្យណែណាព្រះបិណ្ឌហេចង់ខន្តីដែរបើស្អប់មុខអានផ្ទះបាញ់អស់ហ្នឹងយូរយូរទៅកាន់តែស្អប់ពួកវាទៅណាសូម្បីតែបងប្អូនឯងចង់ស្អប់ទៀតតែទៅគាំទ្រអាគណៈបន្តះបាញ់អស់ហ្នឹង មែនទេខ្ញុំបងប្អូនឯងហ្នឹងចង់ស្អប់ទៅទៀតទៅគ្រប់ត្រដោយសារតែយើងគ្រប់ត្រពួកអន្តះបាញ់ហ្នឹងហើយមកវាច្បាប់ម៉ែវានឹងយកមកអនុវត្តហ្នឹងវាអត់គិតថាទេបើអញអយុត្តិធម៌អញ្ចឹងហើយគេអយុត្តិធម៌អញ្ចឹងវាមិនដល់ហេមិនបានអីវាគិតអញ្ចឹងទេណាវាគិតអញ្ចឹងវាគិតថាអូវាហមណាវាបានធ្វើបាបគេបានវាបានប្លន់គេបានតំណងវាគិតថាវាហមហើយ វាហមវាវាអឺអឺឯងថ្ងៃណាមួយឯងបាបកម្មវិញឯងដល់ដំណាក់កាលនោះឯងទឹកភ្នែកចុកឯងបន្ថែមទៀតក៏ដូចម៉ែអាចចោលមកទៀតឯងខំបញ្ជូនម៉ែឪបងប្អូនឯងទៅនៅក្រៅស្រុកទាំងអស់ឯងទៅនៅតាណាស្មានតែគេមិនដឹងឯងម៉ែឪបងប្អូនពួកឯងទាំងអស់ហ្នឹងដូចម៉ែបកកម្ម បានធ្វើមេដឹកនាំប្រទេសឲ្យมันធ្វើឲ្យល្អបន្តិចទេធ្វើឲ្យតែគេខឹងធ្វើឲ្យតែគេក្តៅកាហាយហើយដឹងទេបដិវត្តដែលវាកើតឡើងណាហើយការផ្ដួលរំលំមួយដែលវាកើតឡើងណាហើយការវិនិច្ឆ័យការបរាជ័យនៃរបបមួយវាកើតឡើងមកអំពីអំពើអយុត្តិធម៌សង្គមហ្នឹងវាកើតចេញអំពីអញ្ចឹងណាវាកើតចេញអំពីអញ្ចឹងពីការដែលឯងធ្វើបាបគេហ្នឹងណា បានជាគេរើបំរាស់ហើយដល់ពេលគេរើបំរាស់សិតតែគេសិតតែគេអាក្រក់អាក្រក់ស្អីបើឯងបខំឲ្យគេទល់ច្រកហ្នឹងបខំឲ្យគេបខំឲ្យគេធ្វើអាក្រក់ហ្នឹងអាគេធ្វើល្អឯងមិនចង់ទេចង់ឲ្យគេធ្វើអាក្រក់ដល់ពេលគេធ្វើអាក្រក់ហើយចោតគេថាគេហ្នឹងប្រព្រឹត្តខុសច្បាប់កណ្ដួយម៉ែអបកាយចុះឯងខុសខុសច្បាប់ហ្នឹងឯងមិននិយាយផងហើយការច្បាប់ទៅអនុវត្តធ្វើដាក់គេហ្នឹងហើយមិនក៏មិននិយាយផងអាហ្នឹងអញ្ចឹងណា ហើយខ្ញុំមិនចង់ជេរវាទេព្រោះយើងអត់មានអីមានកំភ្លើងដូចវាណាយើងមានតែជេរវាទៅអាហ្នឹងអញ្ចឹងមានតែជេរវាទៅជេរវាឲ្យវាភ្ញាក់កណែតខ្លះក៏ដូចមិនអាអស់ហ្នឹងវាសួរម៉ែឪវាហ្នឹងអមតៈឯងជីវិតអមតៈឯងហើយស្មានថាវានឹងរត់គេចខ្លួនរត់ឯងទៅនៅស្រុកយួនហ្នឹងហើយស្មានថាឯងទៅទិញផ្ទះនៅស្រុកយួនហើយស្មានថាឯងទិញផ្ទះនៅអាមេរិកហ្នឹងគេគេគេរកឯងមិនឃើញឯងហ៎ តែគេហៅឯងមិនឃើញទេហើយបើអញនេះអីអញប្រាប់ឯងទៅដល់ណាក៏ដោយបកកើតរដ្ឋាភិបាលបកកើតសហប្រតិបត្តិការយកពួកឯងត្រឡប់ទៅវិញទាំងអស់យកពួកឯងទៅវិញទាំងអស់គ្រួសារឲ្យតែជាប់សាច់ឈាមខ្មែរឯងយកទៅវិញទាំងអស់ហើយតែគេបដូរបានគេយកទៅវិញបានហើយកុំជូរហើយកុំជូរតែអេហើយចង់ទៅចូលសញ្ជាតិអាមេរិកទេដល់ទេនៅតែគេទៅយកវិញបានគេយកវិញបានតែ គេមានច្រកគេសម្រាប់យកទៅវិញបានតាឲ្យតែរដ្ឋាភិបាលមួយវាកើតឡើងផ្ទុយពីរដ្ឋាភិបាលនោះហើយគេទៅយកវិញបានហើយខំទៅឯងប្រឹងជិះជាន់គេពេកទៅមិនអាចគួតអស់នេះហឹមខាត់គេមិនឲ្យគេចូលប្លន់បាក់ឲ្យកម្មសខាខ្លាចកម្មសខាឈ្នះណាអីចេះតែថាម៉េចអាខានសបានមិនមែនឯងអមតៈទេអា ហ៊ុនសែនគួងតែងាប់ទេហើយស្អីអាងអាម៉ណែតហ្នឹងអារៀននៅសាលា West Point ហ្នឹងមិនចប់ហ្នឹងណាអាម៉ណែតហ្នឹងអាទទួលបានសញ្ញាបត្រនៃនេះហ្នឹងទទួលបានសញ្ញាបត្រកិត្តិយសហ្នឹងសង្ឃឹមលើវាហ្នឹងហើយទៅរួចដែរហើយសង្ឃឹមលើវាកសាងកម្លាំងថ្មីថ្មីហ្នឹងទៅរួចដែរហ៎ កម្លាំងថ្មីថ្មីដែលវាកសាងរាល់ថ្ងៃនេះដែលក្រុមគ្នាវាមកក្រុមនេះដែលវាកសាងនេះដើម្បីទៅទប់ជាមួយកម្លាំងចាស់ចាស់ពីមុនមកនោះស្មើទៅរួចដែរស្មានតែគេប្រភ្លឺស្មានតែគេមិនដឹងគេដឹងទាំងអស់ចាប៉ុន្តែគេចាំហ៊ុនសែនងាប់សិនចាដល់ហ៊ុនសែនវេទនាសិនទៅងាប់សិនទៅចាំគេលេងកូនចៅហ៊ុនសែនណាឯងចេះតែខំប្រឹងទៅខំប្រឹងធ្វើបាបគេទៅអឺ អានឹងអញ្ចឹងហើយកុំកុំអួតថាខ្លួនឯងនឹងអមតៈអីសេណារីយ៉ូស្អីផ្សព្វផ្សាយអីឲ្យ Cambodia Daily អីគេផ្សាយអូរចនាសម្ព័ន្ធគណៈបកសង្គ្រោះជាតិនៅក្រៅប្រទេសអូធំហ่ะធំអាចក្តយទេហ่ะអញមិនដែលឃើញអាណាម្នាក់ចេញមុខការពារគណៈបកប្រជាជនចេញមុខបាតកម្មការពារគណៈបកសំបីតហ៊ុនសែនពីមនីវឲ្យអ្នកក្រៅប្រទេសធ្វើបាតកម្មប្រឆាំងជាមួយនឹងប្រឆាំងជាមួយពួកយើង គ្មានអាបកែកណាហ៊ានឡើងមកធ្វើបាតកម្មផងបានធ្វើបាតកម្មនៅផ្ទះវាធ្វើបាតកម្មនៅនេះធ្វើបាតកម្មនៅនោះអាគេនៅនេះឯងអត់មកធ្វើបាតកម្មមកធ្វើបាតកម្មប្រឆាំងនៅផ្ទះនោះអាណាក៏ចេះធ្វើដែរអាធ្វើអញ្ចឹងអញ្ចឹងទៅធ្វើទៅស្អីបើទៅធ្វើបាតកម្មនៅផ្ទះដដែលនៅធ្វើពងអីទេធ្វើមកឡាស្រីទៅធ្វើពងគោធ្វើបាតកម្មនៅផ្ទះ មានអាខ្លះទៅធ្វើបាតកម្មម៉ោង10យប់អីម៉ោង2 10យប់អីនៅនៅនៅផ្ទះវាក្រោកក្រោកធ្វើបាតកម្មអានឹងហ៊ុនសែនពាវនាវហើយបើនិយាយពីរចនាសម្ព័ន្ធវាបងប្អូននៅបារាំងនៅកាណាដានៅអូស្ត្រាលីបងប្អូនមើលមើលបងហាសានគាត់សោតសោតតាមអាឡែងសោតតាមអាអាអាអាអាការតសេកុហករបស់ពួក ហ៊ុនសែនណាឲ្យមកអាតាំងសាដាដេលីវាវាយកមកផ្សព្វផ្សាយណាមាននៅពីភាគ1ដល់ភាគ14ទេដល់ភាគ14 15ទេអឺសមាជិកគណៈបកប្រជាជននៅក្រៅប្រទេសរចនាសម្ព័ន្ធគណៈបកប្រជាជននៅក្រៅប្រទេសហើយចូលអូម៉ាថាវាអត់ខ្លាចទេវាអត់ខ្លាចថ្ងៃក្រោយទៅវាខ្លាចទៅជាសមាគមភេវកម្មនៅក្រៅប្រទេសទេ វាមិនមែនមិនខ្លាចទេប៉ុន្តែ អានឹងគឺជារចនាសម្ព័ន្ធសមោលហ្នឹងហើយគឺគឺរចនាសម្ព័ន្ធសមោលណារចនាសម្ព័ន្ធសមោលនឹងមានន័យថាវាអត់មានទេអត់មានកម្លាំងទេអត់មានកម្លាំងពិតប្រកបទេនៅមួយខេត្តមួយរដ្ឋមួយមានកម្លាំងមួយ នៅមានកម្លាំងមួយកម្លាំងពីរមិនមែនថាអត់មានទេតែវាមានមិនមិនច្រើនដោយអាឡែងរចនាសម្ព័ន្ធវារៀបនឹងទេណាសិតតែគ្នាគ្នាវាបងប្អូនវាណាហើយมันប្រកាសទៀតអាឈ្មោះទាំងអស់ហ្នឹងมันប្រកាសថាគាំទ្រហ៊ុនសែនទៀតណាអត់ប្រកាសទេណាអត់ប្រកាសតែគាំទ្រហ៊ុនសែនទេអាកម្លាំងទាំងអស់ហ្នឹងជួនណាដូចខ្ញុំនិយាយយ៉ាងអ្នកនៅក្រៅប្រទេសខ្លះគាត់ទៅតែផឹកទេ អើយកឈ្មោះបានយកអីបានប៉ុន្តែបើឲ្យគ្រប់គ្រងតែមកគេមិនគ្រប់គ្រងទេអ្នកនៅក្រៅប្រទេសដឹងស្រាប់ហើយមិនមែនដូចអ្នកនៅក្នុងស្រុកមួយចំនួនទេអ្នកនៅក្រៅប្រទេសអត់ទេអ្នកឯងយកឈ្មោះយករូបគេទៅមែនប៉ុន្តែมันប្រកាសថាគេគ្រប់គ្រងឯងទេប្រាប់ឲ្យហើយទៅអញ្ចឹងគេមិនដឹងបានអីគេបង្កើតរចនាសម្ព័ន្ធស្មោលនៅក្រៅប្រទេសផ្សាយអល់ថ្ងៃអារចនាសម្ព័ន្ធស្មោលរបស់គេនឹងគឺដើម្បីបញ្ជាក់ ឲ្យអ្នកក្រៅប្រទេសអ្នកក្នុងប្រទេសថាខ្លួនឯងខ្លាំងថាខ្លួនឯងខ្លាំងថាគណៈបកប្រជាជនខ្លាំងនៅក្រៅប្រទេសអញ្ចឹងបងប្អូននៅក្នុងស្រុកកុំហ៊ានងើបឡើងឲ្យសោះនៅក្រៅប្រទេសរចនាសម្ព័ន្ធខ្លាំងបងប្អូននៅក្នុងស្រុកប្រាប់ទៅអ្នកក្រៅប្រទេសភាគច្រើនគេដឹងច្បាស់ណាស់វាមិនផេះទេបើយោងតាមអ្វីដែលថាព័ត៌មាននឹងខាងកម្ពុជាដាលីសៅជ្រាវបានខ្ញុំថាឈួត Cambodia Daily ណាទៅស្រាវជ្រាវកិច្ចការងារផ្ទៃក្នុងគណៈបកប្រជាជនបានហើយអ្នកកសែតឯណាគេលើកលើករឿងតែគណៈបកប្រជាជនគេទៅសិក្សាស្រាវជ្រាវពីរឿងគណៈបកនយោបាយវាមាន តែកសែតនយោបាយអ្នកសារព័ត៌មានគេធ្វើការព័ត៌មានអព្យាក្រឹតមិននៅខាងបកណាខាងបកណាទេអញ្ចឹងបើសិនណាជា សារព័ត៌មាននឹងគឺជាសារព័ត៌មាននិយាយតែពីរឿងសារនយោបាយមានន័យថាអានឹងគឺជាពួកអាយ៉ងនយោបាយគេហៅពួកអាយ៉ងសារព័ត៌មាននយោបាយតើយល់ទេយល់ទេដូចខ្ញុំឯហ្នឹង live Facebook ឯហ្នឹងមិនមែនអ្នកព័ត៌មានទេណាអ្នកបណ្ដាញសង្គមទេមិនមែនអ្នកព័ត៌មានទេមែនអ្នកយកព័ត៌មានអ្នកបណ្ដាញសង្គមអ្នកប្រតិកម្មសង្គមអញ្ចឹងប្រតិកម្មគ្រប់ច្រកអត់បញ្ហាទេ ប៉ុន្តែអ្នកយកព័ត៌មានអ្នកយកព័ត៌មានគឺគេច្បាស់ដោយអាស៊ីសេរីដោយ VOA គេមានសេចក្តីរាយការណ៍របស់គេគេមានប្រភពព័ត៌មានរបស់គេហើយព័ត៌មានទាំងអស់នោះត្រូវតែឈរនៅក្នុងចំណុចមួយហើយគេហៅគ្រប់ភាគីដើម្បីមកជជែកឯងអត់ទេទៅរាយការណ៍រចនាសម្ព័ន្ធគណៈបកប្រជាជននៅខេត្តនេះមានដូចជាលោកនេះលោកកលកអានឹងសិតតែសិតតែរចនាសម្ព័ន្ធ ផ្ទៃក្នុងបកហើយដល់ដល់ដល់ដល់យកអារចនាសម្ព័ន្ធផ្ទៃក្នុងបកយកមកផ្សព្វផ្សាយហើយថាខ្លួនឯងសាយជ្រាវដឹងអានឹងមានន័យថាម៉េចវាហួវាហួវាហួហើយមិនអ្នកព័ត៌មានទេអានឹងនោះអានឹងវាទៅជាអ្នកបំរើឲ្យគេប្រព័ន្ធផ្សព្វផ្សាយដែលបំរើឲ្យ CPP ដើម្បីផ្សាយអំពីសក្តានុពលភាពកម្លាំងសមាជិករបស់ខ្លួនពង្រីក កម្លាំងរបស់ខ្លួនដែលមិនមាននៅក្រៅប្រទេសធ្វើដូចជាមាននៅក្រៅប្រទេសមែនយ៉ាងប្រេតនីដូចជាដូចជាមាននៅក្រៅប្រទេសចឹងហើយបានបងប្អូនត្រូវយល់អាចចំណុចហ្នឹងចឹងខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតពាក់ព័ន្ធជាមួយគ្នានឹងរឿងកម្មសខាដែលចូលដៃជាមួយហ៊ុនសែនប្លន់យកបាក់បានបាក់ហើយបោះឆ្នោត2017ហ៊ុនសែនតាទេអត់ឈ្នះទេទោះជាកម្មសខាខូចទេតយុះ ទោះជាខាឯងខូចកិត្តិយសក៏នៅក្នុងបកនឹងត្រូវតែមានអ្នកខ្លាំងដែរជាពិសេសអេងជាអៀងមូសុខួរជាពិសេសភាគីសំរងស៊ីតែហ្មងអត់សំរងស៊ីក៏ខ្លាំងឲ្យតែនៅភាគីសំរងស៊ីហើយខ្ញុំប្រាប់បងប្អូនណាមានតែភាគីលោកសំរងស៊ីទេដោយបងអេងជាអៀងដោយអីទេដែលគ្រប់គ្រងកម្លាំងនៅក្នុងមូលដ្ឋានបានទាំងអស់គណៈបកសង្គ្រោះជាតិកម្មសខាអត់ដឹងអីទេ បងប្អូនតិចទៅសួរកឹមសខាស្គាល់កូនចៅខ្លួនឯងនៅគ្រប់ខេត្តក្រុងហើយអត់កូនចៅគណៈបកសង្គ្រោះជាតិទៅសួរកឹមសខាមើលមានស្គាល់កូនចៅខ្លួនឯងនៅគ្រប់ខេត្តក្រុងស្រុកខណ្ឌឃុំឯអត់ចម្លើយកឹមសខាអត់ដឹងទេ ដឹងតែស្គាល់ស្រីមុំបើថាស្រីស្អាតស្អាតអានឹងកឹមសខាស្គាល់ណាតែបើកូនចៅខ្លួនឯងវិញនៅក្នុង គ្រប់ទីកន្លែងណាយេសូហ្វីកឹមសខាអត់ដឹងទេ តែទៅសួរអេងចៃអៀងមើលទៅសួរមួសុខួរមើលទៅសួរអ្នកផ្សេងផ្សេងទៀតមើលញឹកសុំឆៃមើលទៅសួរអ្នកផ្សេងផ្សេងទៀតមើលអ្នកដែលនៅខាងលោកសំរងស៊ីគេច្បាស់ពីរឿងគ្រប់គ្រង ការងារក្រមការងារសកម្មជនច្បាស់ច្បាស់ហើយកម្លាំងដែលខ្លាំងគឺយើង គ្រប់គ្រងសកម្មជនបានទាំងអស់ហើយយើងមានប្រយោជន៍ភាពជាមួយនឹងសកម្មជនមូលដ្ឋាន ហើយគណៈបកសង្គ្រោះជាតិដែលអាចឈ្នះឆ្នោតឆ្នាំ2017ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នោះណាដោយសារឯងជាអៀងមូសុខួរបងប្អូនអត់ជឿខ្ញុំបងប្អូននៅក្រៅប្រទេសខ្លះខ្លះហ្នឹងឃើញឯងជាអៀងមកម្រៀលម្រៀលម្រៀលម្រៀលនៅក្រៅប្រទេសឃើញរត់មកអីចឹងមានអ្នកខ្លះមើងងាយឯងជាអៀងមើងងាយមូសុខួរមើងងាយអឺអឺអឺហូវ៉ាន់មើងងាយឡុងរីពួកគាត់ហ្នឹងនៅស្រុកយើងហ្នឹងគាត់យើងមើលទៅគាត់ វាមិនដល់យើងទេប៉ុន្តែបើនៅស្រុកខ្មែរវិញរចនាសម្ព័ន្ធនៅស្រុកខ្មែរវិញខ្ញុំប្រាប់អ្នកណាក៏គេគ្រប់គ្រងគាត់ចូលចិត្តគាត់ស្រឡាញ់គាត់ដែរយើងត្រូវយល់ចឹងយើងនៅក្រៅប្រទេសនេះណាមានបងប្អូនខ្លះខ្ញុំខ្ញុំខ្ញុំដឹងមានបងប្អូនខ្លះគាត់មើងងាយអ្នកតំណាងរាស្ត្រដែលរត់មកក្រៅប្រទេសគាត់ថាវាមិនកើតវាវាវាមិនគ្រាន់បើទេណាវាមិនអីទេប៉ុន្តែយើងនេះ អ្នកនៅនឹងដែលយើងអួតថាគ្រាន់បើអ្នកនៅអាមេរិកដែលតាំងខ្លួនឯងថាគ្រាន់បើឲ្យចុះទៅបោះឆ្នោតហើយទៅប្រមូលកម្លាំងនៅមូលដ្ឋានគឺយើងនឹងគ្មានប្រយោជន៍ទេគេអត់ស្គាល់យើងទេអ្នកស្រុកនោះយ៉ាងច្រើនគេស្គាល់ដុល្លារយើងទេគេស្គាល់ដុល្លារយើងទេតែបេះដូងយើងទឹកចិត្តយើងស្រឡាញ់ប្រទេសនោះគេអត់ស្គាល់យើងទេខ្ញុំប្រាប់ទៅ អញ្ចឹងហើយបានជាខ្ញុំប្រាប់អ៊ំអ៊ំចាស់ចាស់នៅក្រៅប្រទេសហ្នឹងណាកុំអួតថាខ្លួនឯងល្បីល្បាញនៅតាមប្រព័ន្ធសង្គមហើយថាខ្លួនឯងអ្នកមានអ្នកបានហើយតាំងខ្លួនឯងថាខ្លួនអាចទៅស្រុកខ្មែរណាខ្លួនអាចទៅស្រុកខ្មែរគេគាំទ្រខ្លួនច្រើនណា No បើអស់លោកមិនចេះកសាងកម្លាំងមូលដ្ឋាន ហើយនឹងប្រជាប្រិយភាពហើយនឹងបេះដូងខ្លួនឯងនៅក្នុងមូលដ្ឋានទេ ឲ្យគេស្គាល់ចិត្តយើងនៅក្នុងមូលដ្ឋានទេគុំសង្ឃឹមតែអ្នកមូលដ្ឋានគ្រប់គ្រងអ្នកឯងក្នុងសង្គមប្រជាធិបតេយ្យគេត្រូវការអ្នកដែលកសាងកម្លាំងមូលដ្ឋានគេអត់ត្រូវការអ្នកបកែងយាយបកែវោហាគេអត់ត្រូវការអ្នកដែលចេះតែនិយាយអត់ចេះធ្វើទេអ្នកទាំងអស់គ្នានឹងអាបាមដែលរត់មកនឹងគាត់នឹងមិនមែនត្រឹមតែចេះនិយាយទេគាត់ធ្វើទៀតណាគាត់ធ្វើទៀត ដូច្នេះហើយបានជាខ្ញុំចង់និយាយថាគេ ចង់និយាយថាដែលយើងគ្រប់គ្រងសំរងស៊ីដែលយើងគ្រប់គ្រងអេងឆៃអៀងមូសុខហួរដែលយើងគ្រប់គ្រងណែណែណែពួកគាត់នឹងដោយសារពួកគាត់ គឺមានប្រជាពលរដ្ឋនៅ ក្នុងស្រុកគ្រប់គ្រងគាត់ right បើសិនណាជាប្រជាពលរដ្ឋក្នុងស្រុកអត់ស្រឡាញ់គាត់ទេរឿងអីដែលយើងគ្រប់គ្រងអេងឆៃអៀងមូសុខហួរ ក្រែងយើងធ្វើនយោបាយចង់បានឲ្យអ្នកនយោបាយយើងគេគ្រប់ត្រគេគ្រប់ត្រហើយហើយបើយើងបើអ្នកនយោបាយយើងគេគ្រប់ត្រច្រើនហើយយើងគ្រាន់តែគ្រប់ត្រគាត់ដើម្បីឲ្យគាត់ទៅទទួលបានជ័យជំនះរឿងអីយើងអត់ធ្វើរឿងអីដែលយើងយល់ថាអេងគេអៀងចេះយើងរឿងអីយើងថាសំរងស៊ីចេះសំរងស៊ីចុះមែនលើយើងថាទេណាកុំគ្រាន់បើពេកណាកុំថាខ្លួនឯងនៅក្រៅប្រទេសហ្នឹងអាងតាចេះរលុយថាខ្ញុំខំប្រឹងរលុយ ឥឡូវរកលុយនឹងឲ្យអេងជាអៀងចាយមែនរកលុយនឹងឲ្យតែលោកសំនឹងស៊ីចាយក៏មែនគេយើងធ្វើដើម្បីប្រទេសយើងអីហ៎ម្នាក់ម្នាក់ហ្នឹងគេយើងប្រឹងដើម្បីប្រទេសយើងហើយតាមរយៈប្រទេសយើងយើងទៅពឹងណាមានតែពឹងគាត់គាត់អ្នកមានមូលដ្ឋានគ្រឹះនៅនៅនឹងហើយបើគាត់ជាមេមូលដ្ឋានគ្រឹះនៅនឹងយើងត្រូវគាំទ្រគាត់ដើម្បីឲ្យគាត់ទៅប្រកួតប្រជែងពីព្រោះគាត់មានមូលដ្ឋានគ្រឹះហើយបើដាក់អាឡុងឧបមាថា ដាក់ខ្ញុំអាឡុងគេស្គាល់ខ្ញុំមែនបងប្អូននៅឧបមាថាខ្ញុំល្បីល្បាញតាម Facebook អូគេស្គាល់ប្រជាពលរដ្ឋស្គាល់ដេកចូលឡុងស្គាល់គាត់តាស្គាល់គាត់ល្បីល្បាញនៅក្នុងទំព័រ Facebook ដល់ហើយគេដាក់ខ្ញុំព្រឹបទៅខេត្តណាមួយទៅដល់ខេត្តហ្នឹងខ្ញុំអត់យកភាពល្បីល្បាញតាម Facebook ហ្នឹងទៅប្លាប្លាប្លាប្លានិយាយទៅហើយគេបោះឆ្នោតឲ្យខ្ញុំទេអត់ទេអត់ទេ គេមើលយើងថាតើយើងចុះមូលដ្ឋានបានយ៉ាងម៉េចយើងធ្វើយ៉ាងម៉េចយើងបង្ហាញទឹកចិត្តយើងយ៉ាងម៉េចយើងជាមនុស្សយ៉ាងម៉េចប្រជាពលរដ្ឋដែលគេមកស្ដាប់យើងពេកភ្លឺភ្លឺភ្លឺភ្លឺប្លង់ប្លង់អោមខោមខោអើមអើនោះណាដែលគាត់មកស្ដាប់យើងនោះមិនមែនភ្លឺទេណាគាត់មកគាត់មកមើលមុខយើងគាត់មកមើលទឹកដំណើរយើងគាត់មកមើលទឹកចិត្តយើងគាត់ស្ដាប់យើងមែនប៉ុន្តែគាត់មើលយើង ជាមនុស្សគួរទុកចិត្តបានទេជាមនុស្សដែលគួរផ្ញើសន្លឹកឆ្នោតបានទេជាមនុស្សដែលគួរឲ្យទេគេសិតតែមើលទេណាណាគេសិតតែឲ្យទៀតណាមិនធម្មតាទេណាបងប្អូនណាមិនមែនមិនមែនរឿងលេងសើចទេណាអញ្ចឹងហើយបានខ្ញុំថា កុំអួតបងប្អូននៅខាងក្រៅអញ្ចឹងហើយបានខ្ញុំប្រាប់ចាស់ចាស់មួយចំនួននៅនឹងគាត់រៀងល្បីល្បីបន្តិចទៀតគាត់ចង់ជួមានអ្នកខ្លះបានទទួលតំណែងជាអីជាអេជាប្រធានសាខាជាអីហើយអត់ធ្វើការងារអីទេឯងតិចតោះឯងតិចតោះទៅអត់រួចទេហើយអត់ព្រមធ្វើការងារខ្លួនឯងអាការងារខ្លួនឯងមានត្រូវធ្វើអត់ធ្វើអត់ធ្វើកៀងកៀងហ្មង ណាមានអាខ្លះគៀងអត់ធ្វើការងារអីនេះប៉ុន្តែបើគេធ្វើទាស់ទាស់ជាមួយគេថាបើគេអឺខ្លួនឯងជាមេគេអត់ដែលដឹកនាំការងារដល់ពេលគេរងចាំអាមេនឹង ដឹកនាំកែតគេធ្វើខ្លួនឯងដល់គេធ្វើខ្លួនឯងចាប់ផ្ដើមមកទាស់ឯងមានមកជជែកជាមួយអញអត់ធ្វើនឹងឯងមានមកពីគ្រោះជាមួយអញអត់ធ្វើនឹងខ្ញុំខ្ញុំជាប្រធាននេះខ្ញុំជាប្រធាននោះ ដល់ពេលគេធ្វើចាប់ផ្ដើមមករករឿងគេអាខ្លួនឯងជាប្រធាននៅក្នុងទួលនីតិហ្នឹងអត់មានដឹកនាំគេថាអើបកើតអីឲ្យរីកចម្រើនធ្វើអីឲ្យរីកចម្រើនកែតម្រង់អីអីអត់អត់ទៅទេឲ្យតែគេធ្វើចំទាស់គេហើយខ្លួនឯងប្រធានមួយដែរណែចឹងឲ្យបានបងប្អូនខ្មែរនៅក្រៅប្រទេសហ่าខ្ញុំប្រាប់បងប្អូនណាបងប្អូនរាល់ថ្ងៃនេះអត់ទាន់ចេះពីរបៀបដឹកនាំ ប្រជាធិបតេយ្យ ហើយនឹងសិលធម៌ប្រជាធិបតេយ្យហើយនឹងការកិច្ចការងារសម្ងាត់ប្រជាធិបតេយ្យទេរាល់ថ្ងៃបងប្អូនពិនិត្យហើយរិះគន់ខ្លួនឯងឡើងវិញតិចប្រជុំធ្វើការងារក៏ដោយអីក៏ដោយនិយាយអីក៏ដោយក្នុងការប្រជុំក្នុងគ្នាយើង ដល់ថ្នាក់ប្រជាធិបតេយ្យជ្រុលជ្រុលដល់ថ្នាក់ខួរក្បាលនឹងស្អីបន្តិចក៏ចេះតែនិយាយដែរណា ដល់ថ្នាក់តស្អីបន្តិចក៏ចេះតែនិយាយនៅក្នុងអង្គប្រជុំណាវាខុសបច្ចេកទេសការងារខ្លះមិនគួរនិយាយនិយាយការងារខ្លះត្រូវនិយាយនិយាយទេការងារខ្លះត្រូវអត់ត្រូវត្រូវត្រូវត្រូវមានត្រូវចេះត្រូវធ្វើអត់ព្រមទេអាការងារណាដែលមិនចេះអូខ្លួនឯងនោះតាំងមកចេះហើយរឿងអាសូរតាធំទៅរឿងប៉ិនកញ្ចក់រឿងប៉ិនកញ្ចក់អូ ខ្ញុំមិនព្រមទេបើខ្ញុំមិនឯកភាពហើយគ្មានពីណាឯកភាពទេខ្ញុំមិនទទួលស្គាល់ទេខ្ញុំមិនចេះរឿងដែលជជែកគ្នាបានហ្នឹងរឿងដែលសម្រួលគ្នាបានហ្នឹងអាចរឿងមិនធ្ងន់ទេជួនណារឿងកប៉ិកគាត់ចេះនិយាយតែរឿងហ្នឹងកប៉ិកប៉ុកប៉ុន្តែគ្រាន់តែគ្រាន់តែយកយល់ក៏អត់យកយល់គាត់ថារឿងហ្នឹងកប៉ិកប៉ុកហ្នឹងមិនមែនរឿងធំទេអីចុះមិនក៏មិនយកយល់បើដឹងតែវាកប៉ិកប៉ុកណាគាត់អត់ទម្លាក់កោយកយល់នឹងទៅទៀតអញ្ចឹងមានន័យថាម៉េច មានន័យថាអាស្មិលេនេះពេញខ្លួនអាងអាងទៅអញរោលុយអញអីយើងគិតអញ្ចឹងវាខុសហើយយើងធ្វើនឹងដើម្បីជាតិយើងយល់នៅ យើងធ្វើនឹងដើម្បីជាតិយើងយើងអត់ធ្វើដើម្បីសំរងស៊ីស្រឡាញ់យើងយើងអត់ធ្វើដើម្បីគណៈបកសង្គ្រោះជាតិស្រឡាញ់យើងទេយើងត្រូវគិតថាយើងធ្វើដើម្បីប្រទេសយើងហ៊ុនសែននោះបំផ្លាញ ប្រទេសយើងម្ដងហើយម្ដងទៀតពីមួយថ្ងៃទៅមួយថ្ងៃហើយយើងរកច្រករកគ្រប់វិធីឆ្លោះគ្នាចោះតែឆ្លោះក្នុងន័យការពារប្រទេសជាតិយើង ឆ្លោះក្នុងន័យជួយសង្គ្រោះប្រទេសយើងកុំឆ្លោះក្នុងន័យស្អប់ខ្ពើមអានឹងអញ្ចឹងខ្ញុំមិនហាមទេប៉ុន្តែមានបងប្អូនគាត់អត់ទេពីណាគាត់និយាយអត់ដាក់ការនិយាយនឹងឲ្យស្រួលគាត់ចេះតែថាអូគាត់ធ្លាប់ប្រជុំធំតូច ខ្ញុំថានៅទេបងប្អូនខ្លះបងប្អូនខ្លះគាត់រៀននៅគាត់មិនព្រមរៀនជាពិសេសអ៊ំអ៊ំចាស់ចាស់ខ្លះក៏អត់ព្រមរៀនអត់ព្រមរៀនហ្នឹងគាត់គិតតែពីនិយាយមកប្រជាធិបតេយ្យអាមិនក៏និយាយបានមិនមែនទេមិនមែនទេប្រជាធិបតេយ្យមិនមែនអាហាឡើងនិយាយប្រជាធិបតេយ្យវាមានកលៈវាមាននេះដែរណាវាមានក្របខ័ណ្ឌរបស់វាដែរណាប្រជាធិបតេយ្យក្របខ័ណ្ឌក្របខ័ណ្ឌមហាជនយ៉ាងម៉េចប្រជាធិបតេយ្យក្របខ័ណ្ឌ ក្រមយ៉ាងម៉េចប្រជាធិបតេយ្យក្របខ័ណ្ឌអង្គការយ៉ាងម៉េចប្រជាធិបតេយ្យក្របខ័ណ្ឌគណៈបកនយោបាយវាយ៉ាងម៉េចប្រជាធិបតេយ្យក្របខ័ណ្ឌប្រទេសជាតិវាយ៉ាងម៉េចនៅក្នុងប្រជាធិបតេយ្យនឹងវាត្រូវមានច្បាប់វាត្រូវមានសិលធម៌វាត្រូវមានគុណធម៌នៅក្នុងនឹងវាត្រូវមានស្មោះត្រង់នៅក្នុងនឹងហើយបើប្រជាធិបតេយ្យស្អីបន្តិចនិយាយស្អីបន្តិចនិយាយគ្រាន់ណាបត់ជើងមិនចេញក៏ ក៏សុំនិយាយគេថាហេអារឿងឯងបត់ជើងមិនចេញទៅទៅទៅហូបពេទ្យទៅមករកអីក្នុងប៉ាហ្នឹងប៉ែណាដឹងគាត់ណាបត់ជើងមិនចេញហ្នឹងក៏មករាយការប្រាប់ប៉ះដែរតតំណាក់ការហ្នឹងបងប្អូនជើងវាពិបាកហ្នឹងពិបាកអាបត់ជើងមិនចេញអើយអត់ចេះដោះស្រាយខ្លួនឯងទេអីឆ្ងល់បើមិនចឹងទៅហូបពេទ្យបើយើងបាត់ជើងមិនចេញទៅហូបពេទ្យទៅឆ្នាំបាទថាវាពិបាកអឺពិបាក សរុបចុះមកវិញសរុបមកវិញគឺខ្ញុំចង់សម្ដៅទៅលើហ៊ុនសែនហ៊ុនសែនឯងល្មមឈប់ឈួតទៅហើយពួកអាដែងនៅក្នុងប្រទេសកម្ពុជាឯងចេះតែចង់ឲ្យអញទៅប្រកួតជាមួយពួកឯងណាដល់ឥឡូវឥឡូវអញមិនទៅទេអញគាំទ្រសង្គ្រោះអញគាំទ្រភ្លើងទៀនណាដើម្បីឲ្យចូលរួមប្រកួតជាមួយពួកឯងឥឡូវហ្នឹង ខៀវសុភ័ក្រថាអីណាអីបើរកឃើញអីរកឃើញពងក្តរស្អីគណៈបកឯងសន្តិទ្ធភាពជាមួយយួនអញមិនទាន់យកមកគិតផងឯងកុំមានសិទ្ធនិយាយស្អីអាពួកអាអា CPP ទាំងអស់ហើយកុំចេះតែនិយាយពេកអាតូចតូចនិយាយមកជុំឯងងុំអាមនុស្សធំធំមកនិយាយអាមេធំធំមកនិយាយអញមិនចង់សោកចូលទៅមាត់ពួកឯងវិញទេអាមេធំធំនោះអញមិនសង់សោកចូលទៅមាត់ពួកឯងវិញទេ បើអាកូនឆ្កែអីវាមកនិយាយវាចេះតែនិយាយទៅអញមិនសូវខ្វល់មែនកណាប់ប៉ាឯងសន្តិទភាពជាមួយយួនយួនបកើតឲ្យតាំងពីចិត្តតាំងពី51មកឯងមិនក៏មិនមិនមិនមិនមិនគិតថាឯងសន្តិទភាពជាមួយបរទេសផងព្រោះថ្ងៃនេះពួកឯងនេះក្បត់ជាតិតាំងពីឪរហូតដល់កូនណាអញប្រាប់តាំងពីឪរហូតដល់កូន បំរើយួនហើយដឹងខ្លួនឯងហើយហើយទៅរៀននៅស្រុកយួនយ៉ាងម៉េចយួនបញ្ចូលមនោគមវិជ្ជាយ៉ាងពួកឯងសឹកបានទាំងអស់ហើយមានសិទ្ធស្អីមកចោតគេថាសន្តិភាពជាមួយបរទេសអីសិទ្ធតែគេអីណាអាម៉េចគ្រាន់តែគណៈបកភ្លើងទីនឹងតាក់តងជាមួយនឹងខ្មែរដូចគ្នានៅក្រៅប្រទេសជួយឧបត្ថម្ភលុយកាក់ហ្នឹងអាម៉េចវាក្បត់ជាតិម៉ាំងឯងណាវាក្បត់ជាតិម៉ាំងឯងខ្មែរនៅក្រៅប្រទេសជួយលុយទៅភ្លើងទៀនអាម៉េចវាក្បត់ជាតិម៉ាំង ហើយរៀបចំបោះឆ្នោតឲ្យទៅធ្វើត្រូវប្រព័ន្ធលួចរបស់ឯងមានប្រព័ន្ធប្លន់មានឯងមានទាំងអស់ហើយឯងខ្លាចអីទៀតហើយខ្លាចអីទៀតហើយឯងខ្លាចប្រជាជនដឹងតែធម្មតាតែកាលណាប្រជាជនខឹងគេបោះឆ្នោតឲ្យបាក់ផ្សេងបញ្ជាក់ថាគេមិនគ្រប់ត្រូវវាហើយចឹងវាខ្លាចវាហើយចុះឯងរៀបចំបោះឆ្នោតធ្វើអីចុះហើយมันប្រកាសប្រទេសនឹងជាប្រទេសបាក់តែមួយតែមកទៅឲ្យវាស្រួលមិនបាច់ចាំបាច់បោះឆ្នោតរហូតប្រកាច់យកស្អី ណាអានឹងនិយាយត្រង់ចឹងល្មមបញ្ចប់ទៅហើយរឿងមួយទៀតបងប្អូនណាគណៈបកយើងណាថ្នាក់ដឹកនាំភ្លើងទៀនណាខ្ញុំសូមអឺការនិយាយស្ដីអីទៅតែពួកអាប្រេតអស់នោះវានិយាយភាសាអាក្រក់ទៅប៉ុន្តែថ្នាក់ដឹកនាំភ្លើងទៀននៅមូលដ្ឋាននៅតាមនេះហ្នឹងនិយាយតែល្អនិយាយតែពីផ្លូវច្បាប់ជាមួយគេទៅនិយាយវគេទៅបើយើងនិយាយមួយម៉ាត់គេថា អោនទៅអោនទៅអោនជាមួយវាមើលមើលមើលយើងអោនជាមួយវាប៉ុណ្ណឹងហើយវាឲ្យយើងរស់អីស្រួលមិនទៀតដែរអោនមួយវាទៅហើយមិនបាច់និយាយច្រើនទេទុកឲ្យខ្ញុំអ្នកជេរម៉ាយវាពួកអដៃនោះវាមកធ្វើអីខ្ញុំនៅក្រៅមិនបានទេបាទមកធ្វើអីខ្ញុំនៅក្រៅមិនបានទេហ្នឹងហើយទុកឲ្យខ្ញុំអ្នកជេរម៉ាយវាហើយបងប្អូនអារឿងនេះហ្នឹងនិយាយតែមកស្រួលជាមួយគេទៅ បាច់ឆ្លោះជាមួយពួកវាទេតែពួកអានោះវាមិនប្រើច្បាប់អីម៉ែវាអីនោះទេអើវាមិនទៅប្រើច្បាប់អីទេវាប្រើច្បាប់តែម៉ែវានោះនិយាយឲ្យតែស្រួលទៅហើយមួយទៀតមួយទៀតយើងកុំតង់តែងពេករឿងផ្លាកហ្នឹងបងប្អូនណាផ្លាកខ្ញុំប្រាប់ផ្លាកមានក៏មានមិនមានក៏អត់បញ្ហានាំគ្នាធ្វើសភៅគោលនយោបាយតូចតូចណាផ្លាកខ្ញុំថា លើកលើកចាស់ប៉ុន្តែបើលើកបានក៏លើកបើលើកទៅមានបញ្ហាមិនបាច់លើកក៏បានដែរណាបើថាគេឲ្យមិនបាច់លើកមិនបាច់លើកក៏បានដែររាល់ថ្ងៃហ្នឹងណាបងប្អូនផ្សាយផ្លាកគណៈបកតលើតាមប្រព័ន្ធសង្គម Facebook ក៏មិនដឹងយកទៅណាអស់ដែរប្រជាពលរដ្ឋគេដឹងគ្រប់តែគ្នាទី1ទី2ធ្វើសភៅគោលនយោបាយដែលមានរូបផ្លាកគណៈបកហើយនឹងបានសមាជិកដែលមានដាក់កម្មវិធីនយោបាយនៅក្នុងនឹងឲ្យបានច្រើន ជាពិសេសគឺបណ្ដោះបណ្ដាលសកម្មជនសកម្មនារីខ្លួនឯងឲ្យបានច្រើននៅក្នុងគណៈបកអានឹងគឺជាធនធានដែលមិនចេះស្លាប់ជាធនធានដែលមិនចេះឆ្លោះជាធនធានដែលមិនចេះអស់ផ្លាកវាអាចដួលរលំតាមការគេបំផ្លាញវាចោលឬក៏វាអាចរលុបតាមការដែលវាមានរយៈពេលវែងណាវាអាចរលុបប៉ុន្តែធនធានមនុស្សដែលយើងកសាងឡើងវាខ្លាំងជាងអាផ្លាកនឹងទៅទៀតដូច្នេះបើលើកផ្លាកទៅនាំឲ្យឆ្លោះគ្នាមិនបាច់លើកផ្លាក កុំលើកផ្លាក់ជឿខ្ញុំម៉ាត់ទៅមិនលើកទេបើថាអត់ទេបើវាមិនអោយហ៎មិនអោយគាត់ទៅថតវាទៅហេតុអីបានអោយអត់អោយបន្ទាប់មករើទៅវិញកុំចង់ឈ្នះចង់ចាញ់ជាមួយវាគ្រាន់តែយើងចង់ប្រាប់ការពិតយើងចង់ប្រាប់ការពិតថាយើងពិបាកនៅក្នុងការលើកផ្លាកដោយពួកគេគ្រាន់តែប្រាប់ការពិតប៉ុណ្ណឹងសំខាន់ចំណាយលុយរបស់យើងហ្នឹងធ្វើសភៅគោលនយោបាយព្រោះអាផ្លាកហ្នឹង50ដុល្លារសភៅហ្នឹងបានខ្ញុំថាសភៅមួយ អាសភៅគោលយោបាយបកនិងកម្មវិធីយោបាយបកហ្នឹងដាក់ជាមួយនឹងភ្លើងទៀនអាសភៅតូចតូចហ្នឹងអាសភៅតូចតូចប៉ុណ្នេះហើយហ្នឹងអានឹងច្បាស់ជាងហើយឈើទួងទួងតូចតូចមួយដើម្បីយកទៅជូនបងប្អូនទួងគណៈបកយើងហ្នឹងយកទៅជូនបងប្អូនសកម្មជនឲ្យសកម្មជននៅមូលដ្ឋានចុះទៅយកជូនគាត់ជូនគាត់គាត់អាចទុកតាណាក៏បានដែរអាទួងទួយទួយហ្នឹងអាទួងទួយទួយទួងគណៈបកហ្នឹងហើយអានឹងផ្សព្វផ្សាយបានដូចគ្នា មិនចាំបាច់តែគេឃើញទេអាផ្លាកហ្នឹងគ្រាន់តែឲ្យគេដឹងថាឲ្យគេស្គាល់ថាប៉ុន្តែសំខាន់គោលនយោបាយរបស់យើងកម្មវិធីនយោបាយរបស់យើងហើយជាពិសេសគឺរចនាសម្ព័ន្ធថ្នាក់ដឹកនាំយើងហ្នឹងត្រូវមានឈ្មោះនៅក្នុងសភៅហ្នឹងទាំងអស់ធ្វើអាហ្នឹងវិញទៅជឿខ្ញុំទៅកុំទៅចង់ឆ្លោះជាមួយពួកអាបកាច់អស់ហ្នឹងរឿងផ្លាកនោះមិនទេបើវាមកបកករឿងកន្លែងណាគ្រាន់តែថតទុកសួរវាឲ្យដឹងហេតុផលហើយលើកអេវ៉ាន់យើងទៅវិញ ណាហើយយើងទៅស្នើសុំវាទៀតយើងធ្វើអញ្ចឹងកុំឲ្យចាញ់វាហើយមិនបាច់ចាំបាច់យកឈ្នះយកចាញ់ជាមួយវាទេអាហ្នឹងអញ្ចឹងណាអាហ្នឹងខ្ញុំគ្រាន់តែប៉ុណ្ណឹងជំរាបជូនប៉ុណ្ណឹងថាផ្លាកប៉ុណ្ណឹងវាល្មមហើយភ្លើងទៀនណាល្មមហើយព្រោះគេបោះឆ្នោតឲ្យយើងមិនមែនបោះឲ្យផ្លាកទេអូខេគេបោះឲ្យខុនធានមនុស្សគេអត់ផ្ដោតទៅលើផ្លាកនៅស្រុកខ្មែរផ្ដោតទៅលើផ្លាក តែខ្ញុំវិញខ្ញុំអត់ផ្ដោតទៅលើផ្លាកទេត្រូវកំណែតម្រង់ទៅអាហ្នឹងសន្សំលុយខ្លះទុកបង្កើតធនធានមនុស្សឲ្យបានច្រើនប្រសើរជាជាងយកលុយទៅធ្វើផ្លាកច្រើនពេកជាកំណត់ខ្ញុំទេជាពិនិត្យតខ្លួនជាខ្ញុំមិនមែនរាំងស្ទះទេមិនមែនរាំងស្ទះទេណាមិនមែនរាំងស្ទះការធ្វើផ្លាកទេប៉ុន្តែកន្លែងណា ដែលធ្វើទៅគេបកកភាពមិនប្រក្រតីទុកលុយនឹងទុកផ្លាកនឹងសិនទៅហ្នឹងហើយ អានឹងអញ្ចឹងខ្ញុំចង់មានន័យអញ្ចឹងណាពីព្រោះគណៈបកគេដឹងគេមិនដឹងគណៈបកល្អអាក្រក់គឺសកម្មជនកសាងកម្លាំងសកម្មជននិងធនៈធ្វើការនៅក្នុងបកនឹងឲ្យល្អកុំឲ្យមានការបង្កើតបកពួកដោយពួកហ៊ុនសែនកំណែតម្រង់ខ្លួនឯងកែឲ្យគេមើលកែគ្នាយើងឲ្យគេមើលធ្វើឲ្យបានស្អាតឲ្យគ្រាន់បើជាងគេកុំកុំឲ្យចរិតគ្នាយើងនឹងខ្លះដូចទៅគ្នាគេដែរអាឡេអាលើ មិនសមជាអ្នកនយោបាយណានៅត្រាមាមិនសមជាអ្នកនយោបាយឧបមាថាការពេលយើងនៅខ្លួនមួយយើងចេះតែធ្វើអីបានទេប៉ុន្តែដល់ពេលយើង ចូលក្នុងនយោបាយយើងត្រូវធ្វើខ្លួនឲ្យសមជាអ្នកនយោបាយសួរថាតើយើងអត់មានការសបាយផ្ទាល់ខ្លួនទេទេមានត្រូវតែមានការសបាយផ្ទាល់ខ្លួនណាត្រូវតែមានការសបាយផ្ទាល់ខ្លួនប៉ុន្តែការសបាយផ្ទាល់ខ្លួនត្រូវមានអឺត្រូវមានកំណត់ដែរ មិនមែនចេះតែយើងធ្វើឲ្យខុសពីអ្វីដែលអឺអឺអ្វីដែលជាការងារសម្រាប់ប្រទេសជាតិទេអាហ្នឹងគឺប៉ុណ្ណឹងអរគុណហើយលោកពូកសប៉ែនថាអឺ CPP តថ្លៃតម្លៃខ្ញុំហ៎ពីរឿងអឺខ្ញុំអី CPP ទិញតថ្លៃអីហ្នឹង CPP មិនដែលបានមកតថ្លៃមួយខ្ញុំទេប៉ុន្តែធ្លាប់ CPP ធ្លាប់តថ្លៃជាមួយនឹង ជាមួយពួកយើងមែនតាមរយៈបងសេងរតនាធ្លាប់ទិញទូទួលមនសិការនឹងតម្លៃមួយលានទិញក្រុមការងារទូទួលសំណាក់សិកានឹងតម្លៃ1លានដុល្លារឲ្យក្រុមទូទួលសំណាក់សិកានឹងឈប់និយាយឈប់និយាយក្នុងទូទួលសំណាក់សិកាអានឹងគឺតាមបងសេងរតនាធ្លាប់មាន អ្នកនៅ Washington DC តាក់ទងទៅគាត់ប៉ុន្តែអឺគាត់ក៏គាត់ប្រាប់ខ្ញុំឲ្យតាក់ទងមកខ្ញុំដែរ ខ្ញុំក៏បានប្រាប់ទៅវិញដែរខ្ញុំក៏បានប្រាប់ទៅវិញដែរខ្ញុំសួរថា អ្នកនោះជានរណា ហើយ គេប្រាប់ថាគ្រាន់តែផ្ទះគេនឹងមានបន្ទប់50បន្ទប់អូមិនមែនទេ50អី70បន្ទប់ជាងហើយដល់ពេលហើយខ្ញុំថាអូអានឹងភូតសពត្មងផ្ទះឯណាមាន50តែមាន70បន្ទប់នៅអាមេរិកនេះវាខ្លាំងជាងសេតវិមាន ទៅទៀតណាសេតវិមានទៅទៀតវាខ្លាំង ហើយដល់ពេលអញ្ចឹងទៅខ្ញុំប្រាប់បងរតនាខ្ញុំប្រាប់ថាឈប់តាក់ទងជាមួយវាអានឹងវាបោកទេវាគ្មានទៅលុយស្អីវាទេវាថាគាត់នឹងមិនមែនអ្នកទិញទេមានគេតាក់ទងឲ្យគាត់នឹងគេថាគេឲ្យលុយទូទួលអ្នកសិកាក្រុមការងារទូទួលអ្នកសិកានឹង1លានដុល្លារដើម្បីបិទទូទួលនឹងកវត្តចោលទៅហើយបញ្ចប់ការនិយាយទៅមិនសាយទៅចែកគ្នាទៅប្រកាសមិនសាយទៅហើយខ្ញុំមានសាស្ត្រស្អីខ្ញុំនិយាយនឹងមិនមែនអួតទេមិនមែននិយាយអួតទេ មានអ្នកក្រៅពីទូទួលអ្នកសិកានឹងធ្លាប់បានជជែកជាមួយពួកនោះទៀតរហូតដល់ពេលជជែកមិនបានគេគម្រាមចង់សម្លាប់ទៀតនោះគេគម្រាមមិនមែនគេគម្រាមចង់សម្លាប់ទេគេគម្រាមថាពួក CPP គេមានលុយគេស្គាល់ពួកពួកអស់លោកឯងនឹងនៅកន្លែងណាអីកន្លែងណាពួកនឹងគេអាចជួលពួកបងធំបងតូចអីពួកអ្នកលេងអីឲ្យនេះអញ្ចឹងណាហើយដល់ហើយទៅអ្នកដែលនិយាយជាមួយគាត់នោះ ក៏គេបានប្រាប់តាមដំណើរទៅពួកអាអ្នកនិយាយហ្នឹងក៏សម្រួលអេយ៉ាបត់ឡើងវិញទៅហ្នឹងហើយដល់ពេលទិញមិនបាននោះអាហ្នឹងបងរតនាឲ្យមកជួបខ្ញុំដែរតែខ្ញុំថាមិនបាច់មកជួបទេអានឹងចឹងចឹងមិនបាច់មកជួបនៅនេះខ្ញុំមានជួបណាកាលហ្នឹងទាំងអស់គ្នាដឹងតែទាំងអស់គ្នាគេចង់ forward ឲ្យមកតាក់ទងទាំងអស់គ្នាលោកពូចឹងថាមិនបាច់តាក់ទងមួយពួកវាទេវាបកាច់ទៅងាប់ឯណាងាប់ទៅ អាលុយ1លានដុល្លារហ្នឹងសិតតែលុយហ៊ុនសែនលួចជាតិបំផ្លាញជាតិទេយកលុយហ្នឹងមកទៅស្អីណា1លានដុល្លារហ្នឹងចាយអស់ទៅវិញបាត់ហ្នឹងណាមិនមានទៅស្អីទៀតហើយមួយយ៉ាងយើងមិនមែនធ្វើការងារដើម្បីលុយ1លានដុល្លារហ្នឹងទេណាអាហ្នឹងនិយាយថាលោកពូសួរថាឡុងមាន គេតាក់ទងក្រខ្លួនអត់មានទេបើតែវាតាក់ទងក្នុងក្រុមមាន ហេផ្ទាល់ខ្លួនមានមួយណាកូនចៅខណ្ឌរវ៉ាន់ធ្លាប់ធ្លាប់តាក់ទងដែរហ្នឹងគេអត់ឲ្យលុយយើងទេគេអត់និយាយថាឲ្យលុយយើងទេគេឲ្យយើងទៅរកស៊ីជាមួយគេនៅស្រុកខ្មែរគេថាគេអ្នកចេញលុយគេចេញដើមទុនខ្ញុំចេញកម្លាំងខ្ញុំថាអញមិនឈួតទេវើយអញអត់ភ្លើទេអញអត់ភ្លើទេវាអ្នកចេញលុយយើង វាដូចយើងជួលវាជួលយើងដូចជួលខេមរៈស្រីមុនខេមរៈស្រីមុនមានលុយប៉ុន្តែវាមិនមែនមានដល់ថ្នាក់នេះទេវាមានមិនមែនតែអត់ទេណាវាមានច្រើនជាងខ្ញុំស្រីមុនវាមានលុយច្រើនជាងយើងប៉ុន្តែគ្រាន់តែវាមិនដល់ថ្នាក់អុកញ៉ាមានដីរាប់ឡូអីទេវាមិនមែនទេណាវាតោះតែមាននេះវាចង់ឲ្យឯងនឹងទៅធ្វើអុកញ៉ាស៊ីឈ្នួលវាវាចង់ឲ្យឯងទៅធ្វើអុកញ៉ាស៊ីឈ្នួលវាឈួតតែមកអាណាទៅជឿអាណាទៅធ្វើអុកញ៉ាស៊ីឈ្នួលវា ដូចលេងនវត្រាដូចមនុស្សដតីដតីទៀតបងប្អូនរត់លៀងអាទៅគឺអង្គញាស៊ីឈ្នួលវាយើងអត់មានអីមានតែសបកខ្លួនហ្នឹងអាណាទៅឈួតតាមហ្នឹងនោះអាហ្នឹងទុកឲ្យពួកវារៀនធ្វើទៅវាថាលោកឡងឯងមកណាចែកភាគហ៊ុនគ្នាស្មើគ្នាខ្ញុំអ្នកចេញលុយលោកឡងឯងអ្នកចេញកម្លាំងធ្វើការងារផ្ទាល់ខ្ញុំថាអាមិនលុយឯងច្រើនណាស់ហីណាបានចង់ប្រមូលទៅនេះហ្នឹងទៅរកណាបានរកទៅ មិនមកអញតែអញស៊ីបានប៉ុណ្ណឹងបានណាអញគ្រប់គ្រាន់ណាពីមុនអញអត់មានអីស៊ីផងឥឡូវប៉ុណ្ណេះបានមកស៊ីប៉ុណ្ណេះហ្មងព្រោះនៅបានហើយទោះជាវាមិនមានបានអីដោយពួកឯងក៏ដោយប៉ុន្តែថាអើមកប៉ុណ្ណឹងមកស្រួលខ្លួនណានឹងហើយបងប្អូនចឹងបងប្អូនបញ្ចប់ប៉ុណ្ណឹងចឹងបងប្អូនណាសូមជម្រាបលាជួបគ្នាពេលក្រោយទៀតហ្នឹងហើយអានឹងឆ្លើយតបទៅនឹងអាជីជីហើយជីជីអឺ ជួបគ្នាពេលក្រោយទៀតណាបងប្អូនណាណាបាទត្រឹមត្រូវលោកពូវាបោកយើងតាវាបោកយើងទេវាបោកយើងខ្ញុំដឹងតាពួកអាបោកវាមានលុយឯណាវាមកទិញយើងមកលៀនឲ្យមកយ៉ាងយើងឯណាមានទៅជាមនុស្សអស់ចាយត្រូវវាមកទិញយើងរាប់លៀននោះបងប្អូនណាអរគុណជំរាបលាសុខភាពល្អជួបគ្នាពេលក្រោយទៀតអរគុណ